ញាក់ព្រឺតមុខស្រដៀងត្រីដាណា មក ប្រឡងទេតែច្រៀងដូចចាក់ឌីរហូតមាន ការលើកឡើងថាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី3បានបញ្ចប់ទៅកាលពីថ្ងៃទី22ខែឧសភាឆ្នាំ2022 ដោយចម្រាញ់បានបេក្ខជនបេក្ខនារីមានសមត្ថភាព ចំនួន23រូបក្នុងចំណោម23រូបនេះអ្នកទស្សនាមួយចំនួន បានចាប់អារម្មណ៍ទៅលើបេក្ខនារីមួយរូបស្ថិតក្នុងវ័យ28ឆ្នាំឈ្មោះធីចន្ទធាដោយសារតែច្រៀងដូចចាក់នេះ ហើយមុខមាត់ស្រដៀងទៅនឹងអ្នកស្រីត្រីដាណាថៅកែហាងពេជ្រចិត្តធေါ်ទៀតផងបេក្ខនារីមកពីខេត្តបាត់ដំបងរូបនេះ បានលើកយកបទចម្រៀងមានចំណងជើងថា រាត្រីទឹកឃ្មុំមកបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការដោយគ្រាន់តែចាប់ផ្ដើមច្រៀងភ្លាមសំឡេងដូចចាក់ឌីសទៅហើយដោយច្រៀងបានយ៉ាងពីរោះរណ្ដំអែមស្រទន់ស្ដាប់ហើយចង់ងងុយដេកតែម្ដងក្រោយពីច្រៀងបត់ប្រឡងជាប់និងទទួលបានការសរសើរហើយនោះបេក្ខនារីម្នាក់នេះថែមទាំងច្រៀងសម្ដែងកាត់សក់បង្កក់សេរីបានយ៉ាងល្អដោយចាប់ដៃគូជាមួយលោកនប់បញ្ញរិទ្ធ ញ៉ាំងឲ្យកម្មវិធីទាំងមូលពុលពេញទៅដោយសំណោចព្រោះតែពាក្យកំប្លុកកំប្លែងតួទេវតាប្រុសនោះការច្រៀងបង្ហាញសមត្ថភាពរួមនឹងច្រៀងសម្ដែងបន្ថែមបានយ៉ាងល្អនេះមិនធ្វើឲ្យគណៈកម្មការស្ទាក់ស្ទើរក្នុងការផ្ដល់យេសចំនួន4ដល់បេក្ខនារីរូបនេះឡើយលើសពីនេះសម្បត្តិមាសនោះត្រូវបានលោកឈុនសវណ្ណរាជយកទៅប្រគល់ដោយផ្ទាល់និងខ្វែងដៃគ្នាជូនត្រឡប់ទៅវិញផងដែរ។ ងាកមកអ្នកទស្សនាក្រៅពីនាំគ្នាសរសើរថាបេក្ខនារីម្នាក់នេះមានសម្លេងពីរោះដូចចាក់ឌីស្រទន់ផ្អែមលួងលោម ស្ដាប់ហើយចង់ងងុយដេកនោះ អ្នកខ្លះថែមទាំងចាប់អារម្មណ៍ថា រូបនាងមុខស្រដៀងអ្នកស្រីត្រីដាណាទៀតផង រហូតលើកឡើងថាដូចត្រីដាណាហើយច្រៀងពីរោះទៀតមុខបងដូចបងស្រីត្រីដាណាម្លេះចាស់